បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតនៅពេលនេះខ្ញុំនឹងលើកយកនៅអារ៉េ3វិមាត្រមកធ្វើការបង្ហាញចែកជូនអ្នកទាំងអស់គ្នាអញ្ចឹងមុននឹងចូលទៅដល់អារ៉េ3វិមាត្រយើងត្រូវដឹងថាយើង បានរៀនរួចមកហើយអំពីអារ៉េ2វិមាត្រអញ្ចឹងអារ៉េ3វិមាត្រគឺជាការផ្គុំគ្នារវាង array ពីរវិមាត្រអញ្ចឹងមានន័យថា array ពីរវិមាត្រដែលអឺយើងបានផ្គុំរួចហើយនោះយើងអាចថែមនៅវិមាត្រវាបន្តទៀតដើម្បីឲ្យវាคล้ายទៅជា array 3វិមាត្រជាឧទាហរណ៍យើងមាននៅ table 1ហើយយើងអាចធ្វើការថែមនៅ table មួយផ្សេងទៀត ការថែមនៅ table បញ្ចូលទៅលើ array 2វិមាត្រវាคล้ายទៅជា array 3វិមាត្របាទអញ្ចឹង array 3វិមាត្រកើតចេញពី array 2វិមាត្រ array 2វិមាត្រវាកើតចេញមកពី array 1វិមាត្រដូច្នេះដើម្បីនឹងធ្វើការស្វែងយល់ឲ្យបានកាន់តែច្បាស់អំពី array 3វិមាត្រខ្ញុំនឹងនាំអ្នកទាំងអស់គ្នា ទៅមើលនៅឧទាហរណ៍ពាក់ព័ន្ធជាមួយនឹង array 3វិលាបាទនេះគឺជា example ទី3ដែលយើងនឹងនិយាយអំពី3 dimension array បានន័យថា array 3វិមាត្រចឹងដើម្បីធ្វើការប្រកាសនៅ array 3វិមាត្រគឺយើងត្រូវ តែប្រកាសលំនាំនៅអារេមួយវិមាត្រឬក៏អារេពីរវិមាត្រនឹងដោយយើងថែមនៅ index របស់វាបន្តបន្តទៀតនៅត្រង់នេះ គេនឹងធ្វើការបញ្ចូលនៅតម្លៃ12បាទគេបញ្ចូលតម្លៃ12បន្ទាប់មកគេនឹងចាប់ផ្ដើម loop បាទគេនឹងចាប់ផ្ដើម loop បន្ទាប់ពីលូបហើយគេនឹងទទួលបាននៅ array 3វិមាត្រដោយយើងមាន table ចំនួន2មាននៅបាទនេះគឺតកតងជាមួយ J J នេះគឺជា row បាទមានមានចំនួន3 row ហើយនឹងមានចំនួន2 column យើងអាចធ្វើការទាញបាទខាង នេះគឺយើងទាញតម្លៃ array 3វិមាត្រមកបង្ហាញវិញបាទអញ្ចឹងយើងអាចចូលទៅមើលការសរសេរកូដនៅក្នុង deal ទាំងអស់គ្នាឥឡូវយើងចូលមកដល់កម្មវិធី deal យើងចាប់ដើមសរសេរកូដចុចនៅលើ new យកពាក្យថា software យើងសរសេរ include stdio.h int man បាទតោះមកយើង return 0អឺត្រង់នេះយើងត្រូវប្រកាសនៅ array 3វិមាត្ររបស់ យើងឈ្មោះថា matrix តើខ្ញុំដាក់ឈ្មោះវាថា matrix matrix អញ្ចឹងវាមាន2 table យើងមាន3 row ហើយនឹងយើងមាននៅ2 2 column បាទឥឡូវយើងត្រូវការនៅអថេចំនួន3ដើម្បីតាំងតម្លៃ int i j k បាទអញ្ចឹងយើងមានអថេចំនួន3ហើយនឹងបាទយើងអាច ដាក់អឺបាទខ្ញុំសូម scan តែម្ដងអញ្ចឹង print print as please enter enter 12 value បាទបានន័យថាយើងឲ្យគេធ្វើការបញ្ចូលចំនួន12ដើម្បីកំណត់តម្លៃទៅឲ្យ array របស់យើងអញ្ចឹងខ្ញុំ ចាប់ផ្ដើមបាទចាប់ផ្ដើមអឺប្រើនៅ for i ស្មើនឹង0 i តូចជាង2 i បូកបូកបាទ i បូកបូកតបមកយើងសរសេរ for j ស្មើនឹង j ស្មើនឹង0 j តូច chuyện bảy chê bộ chê bộ bộ và ờ, mũi tiết uh, ờ, cứ cho từ đó uh, ờ, lầm chân for for khế mà nâng số khế tô chuyện quý khế bộ khế bộ bộ và khế bộ bộ បន្ទាប់មកយើងធ្វើការ ờ, scan à, scan cứ គឺយើង scan scan s scan s ភាគរយភាគរយ d ភាគរយ d ដល់មកគឺ n n matrix matrix នៃ i នៃ j នៃ k នៃ k អូខេបាទឥឡូវយើងនឹងបាននៅ matrix របស់យើងបែបនេះឥឡូវយើងហៅវាត្រឡប់មកវិញយើងហៅវាត្រឡប់មកវិញអញ្ចឹងយើងហៅវាតម្រង់ដូចគ្នាទៅនឹងខាងលើអញ្ចឹងគឺ for i ស្មើនឹង0 i តូចជាង2 i បូកបូកតោះមកយើង for បាទ for j ស្មើនឹង0 j តូចជាង3 j បូក j បូកបូកតាមមកយើងសរសេរ for មួយតង់ទៀត for k ស្មើស្មើ0 k តូចជាង2 k បូកបូក រួចយើងចាប់ផ្ដើមធ្វើការ print បាទគឺយើងចាប់ផ្ដើម print print នៅតម្លៃដែលយើងបានបញ្ចូលអំបញ្ញមិញអញ្ចឹងខ្ញុំនឹង print អឺដាក់ថាភាគរយ d/t slash t បន្ទាប់មកគឺ matrix បាទ matrix នៃ matrix នៃ i matrix នៃ J matrix នៃនៃ K ហេអញ្ចឹងត្រង់នេះយើង អាចចុះបន្ទាត់មួយមក print s slash n ហើយត្រង់នេះយើងអាចចុះមួយទៀត print s slash n បាទឥឡូវយើងសៀវវា ដាក់ថា array 3 array 3d array 3d ហើយយក C soft file save គេខ្ញុំ run បាទឥឡូវយើងចាប់ដើមធ្វើការបញ្ចូលខ្ញុំបញ្ចូលលេខ2លេខ3លេខ1លេខ2លេខ2លេខ2 លេខ5លេខ3លេខ4លេខ5លេខ2លេខ5បាទនេះគឺជា array របស់យើងបាទ array ដែលវាបង្ហាញមកនោះគឺ2វិមាត្រចឹងខ្ញុំសូមដាក់ត្រង់នេះបន្តិចដើម្បីឲ្យងាយស្រួល display display uh, array 3D 3D ចឹងយើងធ្វើការ run សាថ្មីបាទឥឡូវយើងបញ្ចូលបាទបញ្ចូល1 2 3 1 2 3 1 2 3បាទយើងចូល1 2 3អូខេបាទអញ្ចឹងនេះគឺជា array របស់យើងអញ្ចឹង array របស់យើងវាវាដោយសារតែជាប់នៅខាងលើអញ្ចឹងយើងអាចដាក់ slash n នៅទីនេះបាទ slash n ចឹងងាយទេ បាទយើងអាចធ្វើការបញ្ចូល 2រហូតទៅក៏បានដែរ2 2 1 1 2 2 2 2អូខេបាទអញ្ចឹងយើងបានហើយគឺ array 3វិមាត្ររបស់យើងដោយសារតែយើងមានចំនួន2 table អញ្ចឹងខាងលើនេះគឺ table 1បាទអញ្ចឹងខាងក្រោមនេះគឺ table 1មួយទៀត បាទអញ្ចឹង row របស់វាមានចំនួន3 1 2 3រីឯ column របស់វាមានចំនួន2 1 2បាទវីដេអូនេះមានតែប៉ុណ្នេះអរគុណសម្រាប់ការទស្សនា